អើឡោះឯងទៅពុកទៅពេលមកពុកទៅនឹងហ្នឹងណាអឺបងហែកប៉ាក៏កាត់អីអត់បានអត់បានចាបងចាំតិចទៅចាំខ្ញុំប្រញាប់ទិញទៅមានរឿងរ៉ាវជាច្រើន I've got something to say បែងជិះឡានមិនហ្នឹងជិះផ្លែផ្លែយ៉ាងហ្នឹងយ៉ាងហ្នឹងតែបងថ្ងៃពួកណែទីតមិនហ្នឹងអត់ទីដាក់ទៅចឹងគ្នាពួកអីអ្នកគ្រាន់ទីតហីហើយគ្រាន់បែងជិះផ្លែពួកខ្ញុំអាចគៀនឲ្យហីតានេះក៏ខ្ញុំនឹងមកអត់ផ្លែតែខ្ញុំគេខ្ញុំមិនអាចគៀនទៅហើយមួតបាត់ភាពអីក៏អត់ពាក់ដែរហើយពួកឯងទីតចឹងមិនទៅត្រូវបាត់ច្រើនចោលហើយមិនខ្ញុំខំ5ថ្ងៃយល់ល្អណាស់ពួកឯងនៅមិនថាខ្ញុំការទៀតពេលឈ្មោះមិនយើងត្រូវពួកខ្ញុំមានធរៈទៀត Thank you. ម្នាក់ស្រីនឹងឈួតទេគាត់ប៉ុណ្ណឹងសោះហើយម្នាក់មិញហ្នឹងគឺញ៉ាំអីគឺឈួតហ្នឹងញ៉ាំពីគេគេផ្អើគេផ្អើអីព្រលឹងម៉ែនឹងម្នាក់នឹងឈួតទេអត់គ្រប់ហ្មងតង់ជិះបើកឡានបញ្ញាប់ងាត់ទៅណាធំបញ្ញាប់បញ្ញាប់មិនហើយមកចេះវិជាអីចឹងទៅអីហើយឲ្យតែគ្នាប្របែកនេះឲ្យគ្នាពាក់មួកពាក់អីតែគុំទៅខ្វះខ້ອຍអារម្មណ៍មួយម្នាក់ហ្នឹងអត់ទេ